ព្រោះអ្នកជាបងខ្ញុំដែលជាមនុស្សតទួលខុសត្រូវអ្នកជាបងខ្ញុំជាអ្នកនាំផ្លូវហ៊ានលះបង់គ្រប់យ៉ាងរងាក្តៅខុសត្រូវអ្នកនៅក្បែរថែខ្ញុំ បារម្ភ ពេលខ្ញុំត្រូវការរូបកាយនេះបើសិនគ្មានអ្នកប្រហែលជាធ្លាក់ជួ menunggu មកលឿនឡើងតាថនអើយតាថនអូយនៅឯយាយអើយតិចទៀតពុះឡើងអើយលឿនឡើងអូយប្រឹងតិចប្រឹងចាអត់ទាន់ណាអូយអូយមកមកមកលើមកលឿនឡើងតាថនអើយតាថនចាប់ឡើងមើលកូនអាចជិះកាននេះនេះអូយកុំអាចអើយចាំតិចអើយចាំតិចអូយអត់ទាន់ប្រឹងនេះប្រឹងអូយអូយមកមកអូយលឿនឡើងលឿនឡើងលឿនឡើងមកអូអូ មកយាយអើយពុះហើយបានហើយយាយបានហើយបានហើយអើយយាយចាំតិចបានបានជប់ជប់ជប់ហើយហើយហើយហើយយាយមកមកមកបានហើយអូយាយយើចាញ់ចាញ់ មកហ្នឹងផងផងអឺចិត្តចាញ់ចិត្តចាញ់ហ្នឹងអូចាញ់លើចាញ់លើនេះនេះមកហើយកុំយំអូនណាកុំយំអត់អីទេម៉ែយើងចិត្តបានប្អូនមួយទៀតហើយណាកុំយំអូនកុំយំបាត់យំបាត់ឈឺណាឈឺមើលម៉ែមើលមើលម៉ែមើលកុំយំអូនកុំយំអត់អីលេងអីផងទៀតទៀតទៀតទៀតទៀតទៀតអូកាលើឲ្យផងអត់ផងផងឈឺខ្លួនយូរម៉ែកាពីល្ងាច មួយហូតដល់ស្មាននៅហេតុមិនទាន់កើតទេយាយនេះជួយបងនេះអូយដាច់ខ្សោយខ្ញុំអើយយាយអូលំបងលូទៅលោកកាលំបងលូទៅលោកកាលណាក្រុមក្រុមមកវាក្រុមណាក្រុមអូចាចាចាចាចាចាអូចាអូថាទៅនេះកាតែកាតែកាតែកាតែ អស់ហើយហ្នឹងហើយម៉េចថ្ងៃឯងទៅដួលទៀតដួលមិនទាន់ហើយ ត់បាយម៉ែតិចឯម៉ែអូយអីទេកែម៉ែមិនសូវឃ្លានបានទេនេះឲ្យបងមួយម៉ែមកណា ធ្វើកពប់បាយអង្គម៉ែហើយខ្ញុំប្រញាប់ទៅដួសនៅផ្ទះឲ្យម៉ែម្ដងទៀតមិនអីទេកែថ្ងៃក្រោយក៏ទៅតែចេះប្រយ័ត្នដែរណាកែបាយមហូបថ្លៃណាកូនកុំខ្ជះខ្ជាយពេកកែណាគឺជាកូនបងរឿងទាំងអស់ហ្នឹងត្រូវតែចេះទុកដាក់ណាកូនម៉ែថ្ងៃហ្នឹងលក់នំមកដាច់មែនម៉ែបាននំនៅសល់ច្រើនម៉ែ លោកមិនសូវដាច់ទេកែវហើយម៉ែមិនដឹងថាបានលុយពីណាយកទៅបង្វិលដើមទេកូនអញ្ចឹងចាំខ្ញុំជួយជិះកង់លក់នំបដាក៏បានដែរម៉ែកុំអីកែវកូនត្រូវទៅរៀនហើយមើលប្អូនទៀតបាច់ដាក់លក់តាមកង់អីទេល្ងាចបន្តិចម៉ែដើរលក់ក៏អស់ហើយម៉ែខ្ញុំមកប្អូនវិញម៉ែប្រសាបាយហើយថ្ងៃហ្នឹងម៉ែម៉ែនៅតែសាយខ្ចីនៅឡើយទេ ប្រយ័ត្នណាម៉ែកែវហត់អត់ទេកូន អត់ទេម៉ែខ្ញុំមិនដែលហត់ទេខ្ញុំមកចង់ជួយម៉ែបានច្រើនម៉ែប្រាប់ថាជាកូនស្រីត្រូវតែអាសាមិនអាចទន់ជ្រេបានទេព្រោះខ្ញុំជាកូនបងហីគាត់ទៅបាយទេម៉ោងចិត្តមួយណាអឺទៅសៃសេងផងប្រឹងឯប្រឹងមិនហេនេះឡងទលេតន់អាន2ខែត្រឹមត្រូវផងហីដើរមកលក់ដូរនេះអត់ខ្លាចតោះហ្នឹងមកបងញ៉ាំបាយជាមួយខ្ញុំសិននេះ អត់ហូបទេហេស្មានទៅបាយហេគឺខ្ញុំមិនសូវឃ្លាននឹងណាបង ហូបតាំងពីព្រឹកមកពីឆ្អែតដែរអឺឯងនេះយកប៉ុណ្ណឹងណាយកកូនថែមទៀតមើលហើយខំយកទៅអីស្រួលមកនេះកូនឈុតឲ្យកម្មចរាអញ្ចឹងហើយនេះមើលកូនបងអាយុទំជាង10ឆ្នាំសោះហើយគ្នាស្អីគេធ្វើមើលប្អូនផងលក់នំផងណាត់តាលោកអើយណែបើថាកូនប្រកបដូចខ្ញុំគឺតែអត់ខុសទេឯងនេះ កូនច្រើនហ្នឹងយកទៀតនិយាយចឹងនេះឯងមិននៅផ្ទះញ៉ាំតែលក់ដូរមែនខ្លាចដាច់មួយមែនទេយ៉ាប់ទោះស្អែកខ្ចីផងនេះមានណាបងមិនអីទេ ញហ៎អីពុកអឺអីកាន់ម្សៅចាពុក ជួយកាន់ម្សៅម៉ែហ្នឹងព្រោះឃើញម៉ែគាត់អត់ស្រួលខ្លួនហ្នឹងណាពុកណាម៉ែគាត់ឯថៃរូបអ្នកជាបងខ្ញុំតែជាមនុស្សតោតខំត្រឹម Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាន ទឹកបរិសុទ្ធកម្ពុជា ទឹកពិសានិងឆុងទឹកដោះគោ នឹងឈ្នះរង្វាន់ដ៏អស្ចារ្យថ្មីទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាសាឡៃស្មានជីវិនរស់រវើង Sting Espresso រសជាតិកាហ្វេពិតបង្កើនធមពលកាន់តែស្វាហាប់ក្លិនទឹកលាងដៃស្ងួតដំបូងគេរបស់កម្ពុជារក្សាគម្លាតនៅឆ្ងាយពីគ្នាដើម្បីសុវត្ថិភាពអ្នកនិងមនុស្សជាទីស្រឡាញ់ ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតបោះជំហានទៅមុខប្រកបដោយទំនុកចិត្តបោះជំហានទៅមុខជាមួយនឹង Heroska Post Acne បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាប់ដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាពិសាកូជុលស្អីឥឡូវនេះ ហូជុលរង្វាន់ធំជាងគេរង្វាន់បើចង់ដឹងព័ត៌មានពី John Deere មែនទេតាក់ទង1800 20 80 86ដោយឥតគិតថ្លៃព្រោះអ្នកជាបងខ្ញុំតែជាមនុស្សតូចខុសត្រូវខ្ញុំមិនដឹងដែរពងគាត់អត់បាននិយាយអីប្រាប់ខ្ញុំផងអញ្ចឹងពុក សម្រាប់សិនណាខ្ញុំទៅយកទឹកឲ្យពុកភាសាព្រោះពុកហត់ទេនេះអឺ ណេះត្រីយកទុកកូនហូបបាយកូនដេកហើយដេកហើយអើវាណែអាយអើយអើយបើកលួយបានតែប៉ុណ្្នឹងទេអាយអើយមានសូវមានការងារអីធ្វើ ពេលថ្ងៃខ្លះធ្វើបានតែមួយព្រឹកហ្នឹងពេលល្ងាចតនីហ្នឹងសម្រាកហ្នឹងអត់អីធ្វើបានប៉ុណ្ណាក៏ដោះតតែមួយគ្រានឹងសិនទៅយើងក្រមមានតែអញ្ចឹងហើយ មានតែឲ្យកូនទៅរៀនទេ នេះថ្ងៃមុខមានតែសង្ឃឹមលើកូនហើយខ្ញុំនេះកំពុងបាក់ចិត្តរឿងហ្នឹងណា យើងវាកូនច្រើនហើយខ្ញុំចេះតែបារម្ភ ខ្លាចរឿងរកអីឲ្យកូនហូបវាមិនគ្រប់គ្រាន់ដូចគេ តាំងពីឯងកូនខ្ចីមកជាង2ខែនេះខ្ញុំទៅរកអីមិនសូវបានសោះហើយខ្ញុំគិតថាចង់សុំគេ ចូលធ្វើការវិញប៉ុន្តែឮគេថាបងរ៉ាន់នោះត្រូវការចុងភៅដើរតាមរត់តុកឲ្យគាត់នោះតុកការនោះ អីចឹងខ្ញុំគិតថាចាំមើលតកែគាត់ត្រឡប់មកវិញអាំងចង់ទៅសុំគាត់ឈប់ធ្វើការសុំផ្លាស់កន្លែងធ្វើការហ្នឹងមកធ្វើការងារអីជាមួយតារាននៅវិញណាខ្ញុំនេះវិញក៏លក់មិនសូវដាច់ដែរឲ្យវាលក់ខាតរហូតមិនដឹងមិនម៉ាទេ បាទឯងចិញ្ចឹមកូនទៅបើអញ្ចឹងអញ្ចឹងមកកូនវានៅតូចងើបពីដេកទីហូប ហើយនៅក្មេងៗអត់ដឹងអីទៀតហើយម៉ែវាឯងណាកុំគិតច្រើនពេកពួកឯងវានៅតែសាយខ្ចីខ្ញុំណាមិនចង់ឲ្យឯងមិនចង់ឲ្យកូនពិបាកឲ្យគិតអីរឿងបញ្ហាអញ្ចឹងអញ្ចឹងទេរឿងហូបរឿងចុកនេះទុកឲ្យខ្ញុំអ្នកររ៉ាប់រងខ្លួនឯងទៅចោះហើយខ្ញុំគិតថាចាំមើលទ្រាំបន្តិចសិនទៅណាឯងគេលួទៅមុខបន្តិចទៅយើងបានធូរស្រាលឡើងវិញ កុំពិបាកពេកហូបបាយណាកូនណាអូយត្រីណាត្រីធំល្អណាស់នេះឆ្ងាញ់ណាកូនណាថ្ងៃហ្នឹងណាពុកបើប្រាក់ខែអញ្ចឹងទៅបានទិញហូបឆ្ងាញ់មកឲ្យកូនហូបម៉ែវាហូបទៅពុក ហើយចុះពុកអត់ប្រសាទេអីពុកអើយកុំអាគិតពីពុកអីមិនអីទេហូបមុនពុកទៅហើយតិចទៀតនឹងពុកហូបតាមក្រោយលើកូនណា តាហូបឲ្យតាពួកកូនកូននឹងឆ្អែតនឹងពុកសុបាយចិត្តហើយពុកពេលទិញកូនឡាននឹងខ្ញុំអូយពុកចិត្តតិចឲ្យហើយនេះស្អែកនឹងពុកបើកវគ្គខែម្ដងទៀតចឹងចាំពុកទិញកូនឡានអាស្អាតឲ្យកូនណាណាហូបបាយតាកូនតោះហើយកូនកៅ ហើយកូនឯងចង់បានអីប្រាប់ពុកមកពុកទិញឲ្យអត់ទេពុកខ្ញុំអត់ចង់បានអីទេពុកកែវកូនឯងឆ្លាតកូនកែវគឺពុកដាក់ឈ្មោះឲ្យនេះគឺស័កសមណាស់ជាកូនច្បងដែលល្អដែលឆ្លាតកូនរឹងមាំណែពុកចង់និយាយថាអញ្ចឹងណា ដល់ទៅថ្ងៃមុខទៅពុកមិននៅក្បែរកូន កូនខំប្រឹងជួយធ្វើការងារម្ដាយហើយជួយមើលប្អូនប្អូនឲ្យបានល្អហើយកុំភ្លេចខំប្រឹងរៀនខ្លួនឯងផងណាកូនពុកពុកនិយាយអីគេហ្នឹងពុកអើយពុកគេតែនិយាយនិយាយទៅ វាគ្មានតែស្អីទេគាត់ថាជីវិតមនុស្សណាកូន វាជាធម្មតាទេថ្ងៃនេះ វាខុសពីស្អែកវាប្លែកពីថ្ងៃម្សិលអញ្ចឹងទៅមុខទៀតហ្នឹងវាជារឿងទៅមុខទៅទៀតទៅវាមិនស្អីទេហើយពុកនិយាយហ្នឹងណា ពុកចិត្តតែបារម្ភនៅពេលណាមួយពុកទៅឆ្ងាយពីកូន ពុកទៅធ្វើកាយណានៃឆ្ងាយពីកូនណាពុកបារម្ភខ្លាចកូនពិបាកអញ្ចឹងពុកចេះបដែផ្ដាំកូនជួយមើលបងប្អូន ជួយមើលម្ដាយយើងណាកូនពុកពុកនិយាយអីហ្នឹងពួកខ្ញុំចង់នៅក្បែរពុករហូតហ្នឹង ពុកចង់ទៅណាពុកអីពុក មានទៅ ណាកូនពុកនៅ ក្បែរកូនទៅរហូតហ្នឹងនៅជិតជិតតែកូននឹងដដែលហ្នឹងហើយតានាំគ្នាហូបបាយហូបឲ្យច្រើនណាកូនណាអូយណែអាយអើយត្រីនេះទិញបានក្រោយគេមួយហ្នឹងស្អែកព្រឹកនេះឯងក៏ធ្វើការអត់ហ្នឹងស្អែកស្អែកព្រឹកហ្នឹង តកែគាត់ឲ្យទៅជួយចាក់ប្លង់សេគេតែមកព្រឹកទេវូឡានហ្នឹងដឹកដែកដឹកសំងមកវាមិនទាន់មកអស់ទេអញ្ចឹងទៅគេឲ្យសម្រាកល្ងាចទៅឯងតាហូបបាយទៅឯងហូបច្រើនទៅណែត្រីម៉ែឯងនឹងទាត់តែពុកបេះឲ្យហ្នឹងត្រលប់អញ្ចឹងឃើញណាអញអញអញចូលទៅ สูบมาไม้พี่กูก็เนี่ยตะมาะอืมងើបពីព្រលឹមម៉ែកូននេះຕົកឲ្យម៉ែនឹងឪធ្វើតែពីរនាក់បានហើយតែដេកវិញទៅកូនអត់អីទេម៉ែខ្ញុំមកជួយរៀបចំនំម៉ែអាចឆាប់បានទៅលក់ហើយណាមួយម៉ែនៅតែសាច់ចៃផងកុំធ្វើការងារច្រើនពេកតើឲ្យខ្ញុំឲ្យពោកហើយជាអ្នកធ្វើវិញ កូនវានឹកឯងហ្នឹងណាអូមិនបាច់ទេម៉ែចាំខ្ញុំរៀបអ្នកឯងបានហើយម៉ែទៅសម្រាប់ណាជួយរៀបគ្នាទៅកូនឆាប់ហើយណាម៉ែម៉ែម៉ែម៉ែកាត់អីហ្នឹងម៉ែថៃហ្នឹងម៉ែឯងថៃហ៎ ថៃនោះអត់អីទេពុកវាគ្រាន់តែរៀងវល់មុខរੂអ៊ីលីតតិចទឹកបាត់ហើយតែតើសម្រាប់តែយងទៅទៅនឹងនឹងនេះមកស្អីខ្ចីណាមកពុកជួយកូន

ជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាន ទឹកបរិសុទ្ធកម្ពុជា ទឹកពិសានិងឆុងទឹកដោះគោអាយស្កូឡាបង្កើតភាពវិជ្ជានិងឈ្នះរង្វាន់ដ៏អស្ចារ្យថ្មីទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាសាឡៃស្មានជីវិតរស់រវើង Sting Espresso រសជាតិកាហ្វេពិតបង្កើនធម៌ពលកាន់តែស្វាហាប់ក្លិន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 បាកាលើសពីភេសជ្ជៈបើកម្លាំងប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាប់ដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាពិសាកូជុលឥឡូវនេះកូជុលរង្វាន់ធំជាងគេរង្វាន់បើចង់ដឹងព័ត៌មានពីចនឌីមែនទេតាក់ទង1800 20 80 86ដោយឥតគិតថ្លៃព្រោះអ្នកជាបងខ្ញុំតែជាមនុស្សតោ phục đây này, có bán sạp ở đây ពេលតស៊ូរំដៅទៀតទោះបីជាមានរឿងអីក៏ដោយសូមបលឹងពុកវាឯងទៅកាន់សុគតិភពចោកូនខ្ញុំមើលថែម្នាក់ឯងក៏បានដែរឯងកុំបារម្ភអីណា ម៉ែបានណាកែវម៉ែកុំបារម្ភអីខ្ញុំនឹងជួយការងារម៉ែទាំងអស់ខ្ញុំមិនឲ្យម៉ែពិបាកទេកូនកែវកូនល្អរបស់ម៉ែម៉ែមានសង្ឃឹមបន្តិចពេលដែលបាននិយាយជាមួយកូនបែបនេះ ទុកទៅចោលពួកយើងហីម៉ែខ្ញុំនៅសល់តែម៉ែម្នាក់ទៀតទេអញ្ចឹងខ្ញុំចង់ឲ្យម៉ែនៅជាមួយពួកយើងគ្រប់គ្នាមិនថាមាននឹងអីក៏ដោយណាម៉ែ នគាត់អូយហើយម៉ែឯងនេះបាត់ក្បាលទេណាហា3 4ថ្ងៃឯងយើងមករកអត់ឃើញសោះនិយាយពីខ្ចីគេនិយាយពីស្រួលហើយពេលមកទាវិញតាំងធុងឯងតាំងនេះឯងមិនឆ្លើយណាលឺយើងសួរអត់ម៉ែម៉ែខ្ញុំគាត់ឈឺនៅផ្ទះមីងហើយហើយខ្ញុំអត់បានលក់នំពេល3ថ្ងៃឯងមីងមីងពលាពេលខ្ញុំសិនណាមីងព្រោះម៉ែខ្ញុំគាត់តតសៃគាត់តលក់អីអត់កើតទេមីង យាយពីថាអាបធុបធរយកយល់ហ្នឹងវាច្រើនពេកហើយតែនេះការកំបានដៅក៏មិនបានអញ្ចឹងបានថាប្រូស៊ីមួយពួកអ្នកក្រនេះវាពិបាកមែនយូរយូរទៅយើងចង់កៅទៅជាអាចជំងឺទាលុយគេមិនបានហ្នឹងឯងចាំខ្ញុំលក់นมបានខ្ញុំយកលុយទៅជូនមីងទាំងអស់ណាមីងហើយចាំការបានលក់បានអានំហ្នឹងហ៎នេះយើងមិនចង់រកស៊ីជាមួយអ្នកក្រឯង យើងប្រាប់ហើយយើងមកទាឯងនេះពិបាកណាដៅកាត់ជ្រុះដៅកាត់ផុកអូយនេះគឺប្រឡាក់អស់ហើយអូហើយនេះអត់មានលុយសងយើងតែមានលុយទិញថ្នាំហ៎ហើយមិញសួរម៉ែឯងទៅការប្រាក់យើងតែ30000សោះគ្មានលុយសងហើយឯងនេះក្រឲ្យក្រដល់ថ្នាក់ហ្នឹងនេះម៉ែឯងឈឺបើតាមយើងគិតថាស្រួលមិនស្រួលធ្វើពុតផងដឹង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 ថ្មីទឹកដោះគោប្រអប់សញ្ញាខ្លែងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាសាឡៃស្មានជីវិនរស់រវើង Sting Espresso រសជាតិកាហ្វេពិតបង្កើនធម៌ពល កាន់តែស្វាហាប់ក្លិនទឹកលាងដៃស្ងួតដំបូងគេរបស់កម្ពុជារក្សាគម្លាតនៅឆ្ងាយពីគ្នាដើម្បីសុវត្ថិភាពអ្នក និងមនុស្សជាទីស្រឡាញ់ ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតបោះជំហានទៅមុខប្រកបដោយទំនុកចិត្តបោះជំហានទៅមុខជាមួយនឹង Hirosca Post Acne បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាប់ដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាពិសេសក៏ជុលស្អីលើនេះ បុលជុលរង្វាន់ធំជាងគេរង្វាន់បើចង់ដឹងព័ត៌មានពី John Deere មែនទេតាក់ទង1800 20 80 86ដោយឥតគិតថ្លៃរូបអ្នកជាបងខ្ញុំតែជាមនុស្សបងខំត្រូវអត់តែមីងម៉ែខ្ញុំអត់បានធ្វើពុតទេមីងឲ្យតែច្បាស់ទៅនេះយើងណាយកចូលដល់ខ្មោចឲ្យឯងឯងប្រាប់ម៉ែអីឲ្យដឹងណា រយៈពេល10ថ្ងៃត្រូវទៅយកលុយឲ្យយើងឲ្យបានបើមិនអញ្ចឹងទេយើងទៅដល់ផ្ទះឯងជួបអីយើងយកហ្នឹងមិនថាឆ្នាំមិនថាចានមិនថារបស់របរស្អីទេព្រោះបើចាំទាលុយពូចឯងនេះវាពិបាកណាស់តាំងធំអើយតាំងធំណាស់អុយហិចអុយអាចឆ្កែឈួតអស់នេះហើយមិនលូអីស្មានហ្នឹងនេះមិនលឹកទៅខំកំពុងទៅខ្លា យើងទៅហ៎ប្រាប់ម៉ាយអីឲ្យដឹងផងណា មិនយាយមិនយាយមិនក៏មិនយាយមិននឹងក៏កាត់អីទេម៉ែម៉ែនឹកហេនឹកហេសិនម៉ាក់អូយម៉ែម៉ែមកយាយមើលមើលមើលមើលមើលស្រួលអញឈាមហ្នឹងយ៉ាអញឈាមអញឈាមហ្នឹងអញឈាមហ្នឹងឈាមបកដៅឈាមម៉ាក់ស្រួលហ៎ស្រួលយកទៅពេទ្យទេយាយ អូយពេទ្យឆ្ងាយចៅអើយមកទៅដល់យប់យើងនេះអូនៅពេទ្យតែមិនភូមិមានពេទ្យយីអញ្ចឹងចឹងយកយកយកទៅម៉ែទៅស្រួលទៅស្រួលទៅម៉ែកុំកាត់អីណាម៉ែ បារម្ភអីម្ដាយពួកឯងមិនអីទេព្រោះនាទីនេះមានពេកគេមើលហើយបន្តិចទៀតគាត់បានមកផ្ទះវិញហើយឈប់យំទៅណាក្មួយអីទេពេលនេះម្ដាយក្មួយរួចពីយូរឆ្នាំហើយតែរឿងមួយទៀតដែលក្មួយត្រូវតែដឹងណា គាត់ត្រូវពិការរហូតហើយព្រោះគាត់ស្លាប់មួយជំនាញខ្លួនដោយសារតែសម្ពាធឈាមឡើងពោះពេកឲ្យគ្នារំពឹងអីទៀតទៅក្មួយអើយឪពុកគាត់ទៅតែស្លាប់ចោលម្ដាយនឹងក៏ធ្លាក់ខ្លួនពិការទៀតតាំងស្មារតីឡើងកូនកុំតអភ័យអីនៅ ទីនេះមានលោកគ្រូពេទ្យប្រឹងមើលអោពីសមត្ថភាព ដើម្បីជួយបណ្ដៃក្មួយបន្តទៀតបានតែបងអូនតូចតូចពេលនេះមិនអាចចូលទៅបានទេព្រោះថាអាចរំខានដល់អ្នកជំងឺមិនអីទេឯងទៅមើលម៉ែឯងចុះ យកចុះពេលណាទៅគេដឹងខ្លួនវិញលោកគ្រូពេទ្យខ្ញុំក៏មិនទាន់ដឹងដែរព្រោះអ្នកជំងឺត្រូវសម្ភារឈាមឡើងខ្ពស់ពេកហើយក៏បុកចូលខួរក្បាលទៀតម៉ែចាប់ជាវិញមកណាម៉ែយើងបានទៅផ្ទះយើងវិញណាម៉ែណា យូរពេកអើយតែមានម៉ែនៅក្បែរខ្លួនខ្ញុំទោះបីម៉ែដាក់ខ្លួនពីកាក៏ដោយក៏ខ្ញុំនឹងមើលថែម៉ែឲ្យល្អដែរណាម៉ែម៉ែចាប់ដឹងខ្លួនឡើងមកខ្ញុំតែផ្ទះយ៉ាងវិញណាម៉ែ វាទៅកែវម៉ែឆាប់ជាយើងទៅផ្ទះយើងវិញលោកប៉ាត់លោកប៉ាត់ហើយតាប់អីនឹងសេះថាខ្ញុំខ្លាចណាស់បងកែវម៉ូតូប៊ីបឹកពួកខ្ញុំកែវហត់ទេកូនរាល់ថ្ងៃឲ្យតែមានម៉ែនៅ ក្បែរខ្ញុំខ្ញុំមិនដែលហត់ទេពោលធ្លាប់ប្រាប់ខ្ញុំថាខ្ញុំឈ្មោះកែវកែវជាឈ្មោះដែលរឹងមាំមុខមុខមិនទន់ជ្រាយ អាទៅរៀនមួយបងណាកុំក្បាលខូចលឺហេអូមិនលងទឹកមកជួយគ្នាជួយគ្នាអូមិនអាយទៅលងទឹកពីហឹកមួយសែនសែនបាយអូនរូបកាយនេះ ជាធ្លាក់ជួឯកាទីប្រឹក្សាដែលស្មោះត្រង់